ទងទៅនឹងយានអវកាសយាននេះម្នាក់បាទបាទខាងស្ថានីយ៍អវកាសនៅឯលើផែនដីបានធ្វើឲ្យគាត់ធ្វើការសាកល្បងយានដែលលម្អឿនលឿនជាងពលឿនបាទយាននេះគឺជាយានលម្អឿនលឿនជាងពលឿនអាននេះនៅឯលើផែនដីកំពុងតែធ្វើតេស្តសាកល្បងឲ្យអវកាសយានិកម្នាក់នេះបាទធ្វើការធ្វើដំណើរទៅភព ក្រហមហ្នឹងហើយហើយគាត់កំពុងតែសាក់លបងនឹងគាត់កំពុងតែអឺបើកបាទធ្វើការ start machine ផ្សេងផ្សេងបាទតម្លើងប្រព័ន្ធ system ទីផ្សេងនៅក្នុងយានរបស់គាត់ហ្នឹងហើយបាទបន្ទាប់មកគាត់ក៏បានធ្វើការផ្ដាច់បាទផ្ដាច់យានដែលលបឿនលឿនជាពលឺនោះបាទ ចេញពីតួស្ថានីយ៍អវកាសដែលនៅគ្រូចរកន្លងជំវិញផែនដីយើងបន្ទាប់ពីយានត្រូវបានផ្ដាច់ពីយានធំ បាទពីស្ថានីយ៍ធំហើយពួកគាត់ក៏ចាប់ផ្ដើមធ្វើការត្រួតពិនិត្យម៉ាស៊ីនផ្សេងផ្សេងបាទ បាទនេះគឺជាកម្មវិធីម៉ាស៊ីនទាំងអស់ដែលគាត់កំពុងតែ សាក់បងបាទកាត់មកកន្លែងមួយទៀតគឺគាត់សម័យមកដល់គ្រួសារគាត់មួយបាទមានភរិយានិងមានកូនប្រុសតូចមួយបាទគាត់ក៏និយាយសាកសងនៅគាត់សម័យហ្នឹងហើយឥឡូវកាត់មកដល់កន្លែងស្ថានីយ៍នៅឯ លើផែនដីហ្នឹងហើយគាត់កំពុងទីឯភរិយារបស់គាត់បាទក៏កំពុងតែមើលទូរទស្សន៍ពីអ្នកកូនបាទនៅឯផ្ទះហ្នឹងហើយកម្មវិធីបណ្ដាញទូរទស្សន៍ក៏បានផ្សាយអឺពីហេតុការណ៍ដែលគាត់កំពុងតែសាត់បងឡើងនេះបាទអញ្ចឹងគឺនេះគឺជាយានលម្អឿន ពន្លឺមកគឺឆ្លងកាត់ពេលវេលាហ្នឹងហើយនៅពេលដែលយកគាត់ហើយយានរបស់គាត់រត់ចូលទៅក្នុងកន្លង ពេលវេលាដ៏លឿនគឺមានសកម្មភាពដូចនេះហ្នឹងហើយគាត់ក៏បាននៅមើលផ្ទះរបស់គាត់ភរិយាគាត់ហ្នឹងហើយដោយបងប្អូនឃើញក្នុងភាពយន្តចឹងបាទនេះជាយានដែលធ្វើដំណើរបាទលឿនលឿនបាទ បន្លឿនជាបន្លឺទៅទៀតបាទគាត់ក៏បានមកកាលណាភពក្រហមបាទហ្នឹងហើយក្រហមបន្ទាប់មកគាត់ក៏បានបលែងបាទបលែងបាញ់បង្ហោះឲ្យកូនផ្កាយរណបមួយទៀតដើម្បីធ្វើការសាក់លបងបាទត្រួតពិនិត្យប្រមូលទិន្នន័យនៅលើភពក្រហមនៅឯស្ថានីយ៍ ខាងក្រោមនេះក៏បានបញ្ជាឲ្យគាត់បាទធ្វើដំណើរទៅអាយានធំមួយទៀតដើម្បីបញ្ជូន ដើម្បីបញ្ជូនគាត់មកត្រឡប់មកកាន់ផែនដីវិញបាទគាត់ក៏ធ្វើការ check ម៉ាស៊ីនអីផ្សេងផ្សេងបាទប្រព័ន្ធ system អីផ្សេងផ្សេងនៅលើយានរបស់គាត់ហ្នឹងបាទគឺលឿនមែនតើបងប្អូនគាត់ធ្វើដំណើរយ៉ាងលឿនបាទបាទឆ្លងកាត់ ពេលវេលាដ៏លឿនមែនទែនបាទគាត់ក៏បាននិយាយទៅកាន់អឺភពផែនដីបាទការស្ថានីយភពផែនដីក៏មិនបានទទួលដំណឹងគាត់ដែរព្រោះការនេះយានរបស់គាត់ត្រូវបានធ្វើដំណើរយ៉ាងលឿនត្រូវបានខូចខាតអស់ទៅហើយហ្នឹងហើយមានផ្ទាំងបំណាច់ជាច្រើនត្រូវបានបែកបាក់ហើយយានបាទ នៅខ្វះតែបន្តិចទៀតគាត់បានឆ្លងចូលទៅក្នុងយានធំដើម្បីត្រឡប់កាន់មកលំហផែនដីវិញហ្នឹងហើយមកមកកន្លងផែនដីវិញគាត់ក៏មានការភ័យតក់ស្លុតនឹងដកដង្ហើមហើយនៅស្ថានីយ៍អេលើភពផែនដីគាត់កំពុងតែរវល់មែនទែនគាត់ធ្វើយ៉ាងណាគាត់បានបាត់សមាជិកដល់ កាយម្នាក់របស់គាត់ហ្នឹងហើយគាត់កំពុងរកវិធីតាក់ទងទៅឯបាទភរិយារបស់គាត់ឯភរិយារបស់គាត់ហ្នឹងហើយកំពុងតែរងមើលការផ្សាយផ្ទាល់ពីកម្មទូកម្មវិធីទូរទស្សន៍បានឥឡូវកម្មវិធីទូរទស្សន៍បានបិទបាត់ទៅហើយហ្នឹងហើយឯយានរបស់គាត់កំពុងតែខូចខាតយ៉ាងដំណំបាទ បាទកាត់មកត្រង់នេះគឺមានយានបាទយានតូច2ហ្នឹងហើយបានមកទទួលគាត់ បាទដើម្បីយករាងកាយគាត់ឆ្លងអឺកន្លងពេលវេលាឈ្មោះមកកាន់ភពផែនដីវិញគាត់ក៏បានសម្លឹងទៅរូបថត ប្រពន្ធនិងកូនគាត់ដែលបានគាត់យកមកជាមួយដាក់តាមខ្លួនហ្នឹងហើយគាត់គ្មានសង្ឃឹមទេថាគាត់នឹងបានត្រឡប់ទៅរកភរិយានិងកូនប្រុសរបស់គាត់មកគាត់មានអារម្មណ៍ថាសោកស្ដាយហ្នឹងហើយបាទបាទមួយរំពេចនោះបាទយានយានចម្លែកទាំងពីរបាន ណាបានមកដល់ក្បាយយានគាត់ហើយបានធ្វើការបំលាស់ទីបាទបំលាស់ទីរាងកាយគាត់ដើម្បីបញ្ជូនទៅស្ថានស្ថានីយ៍នឹងស្ថានីយ៍បញ្ជូនចូលទៅក្នុងស្ថានីយ៍ធំហើយនឹងបញ្ជូននៅរាងកាយរបស់គាត់ដើម្បីត្រឡប់ទៅផែនដីវិញបាទរាងកាយរបស់គាត់ក៏បាន បាត់ពីលើយាននេះទៅបានឆ្លងចូលទៅក្នុងយានចម្លែកទាំងពីរនោះបាទយានចម្លែកទាំងពីរនេះមានតែពន្លឺហើយនឹង ម៉ូលេគុលផ្សេងៗដើម្បីធ្វើការចម្លងបាទកាត់មកត្រង់នេះបាទបាទនេះគឺ21ម៉ោងកន្លងផុតទៅបាទនៅឯស្ថានីយ៍នៅលើពុកផែនដីបាទភារកិច្ចរបស់គាត់ក៏អស់សង្ឃឹមបាទព្រោះអីស្វាមីរបស់គាត់បានបាត់ដំណឹងពីពីអវកាសទៅហើយនឹងមិនអាចទាក់ទងមកផែនដី សុភាពជាតិរបស់អ្នកត្រូវបានបែកបាក់នៅរំពេចនោះស្ថានីយ៍ឯនៅផែនដីក៏មានសញ្ញាបាទរលកវិទ្យុសកម្មបាទពលឺដែលមូលវល់នេះគឺជាពលឺដែលតំនាញពេលវេលាបាទបានជូនគាត់មកត្រឡប់មកកាន់ផែនដីវិញបាទចង់ថាយាន អច្ឆរិយៈទាំងពីរនេះបាននាំរាងកាយគាត់បាទមកមកកាន់ផ្ទះរបស់គាត់វិញបាទបាទមួយរំពេចនោះកូនប្រុសគាត់ក៏បានរត់ចេញទៅបាទឮសំឡេងទាំងនៅខាង មុខផ្ទះគាត់ណាហ្នឹងហើយហាក់បីដូចមានអវ័យមកអញ្ចឹងបាទពេចនោះកូនប្រុសគាត់បានក៏រត់ចេញទៅឃើញមានពន្លឺចែងចាំងខ្លាំងមកផ្ទះគាត់បាទរំពេចនោះយានទាំងពីរបានធ្វើការបំលាស់រាងកាយគាត់បាទ មកកាន់ផ្ទះរបស់គាត់វិញហ្នឹងហើយហើយយានទាំងពីរនោះក៏អស់ទូនាទីក៏បានត្រឡប់ទៅស្ថានីយ៍ធំវិញបាទនេះជាពេលវេលានេះគឺជាពេលវេលា ដែលគាត់ឆ្លងមកវិញបាទមកដល់មុខផ្ទះគាត់តែម្ដងពិតជាអស្ចារ្យមែនតិចណូឡូជីធ្វើឲ្យមនុស្សអាចជួបគ្នាមួយរំពេចបាទ ប្រិយមិត្តទាំងអស់គ្នាបាននេះជាខ្សែភាពយន្តមួយដែលអឺតាក់ទងនៅនឹងផ្នែកវិទ្យាសាស្ត្រនឹងសម័យទំនើបបាទពិតជាអស្ចារ្យមែនគាត់បាន ត្រឡប់មកជួបជុំភរិយាបាទគ្រួសាររបស់គាត់វិញហើយបាទសូមជម្រាបលាបាទកូនប្រុសគាត់មិនអោបជាគាត់បាទសូមជម្រាបលាប្រិយមិត្តទាំងអស់គ្នានឹងហើយ អស្ចារ្យមានក្នុងខ្សែភាពយន្តមួយនេះបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាបាទចូលសូមកុំភ្លេចជួយចុច Subscribe បាទចុច Follow បាទហ្នឹងហើយចុច Follow Subscribe សម្រាប់ភាពយន្តខ្លីៗមួយនេះចប់តែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលាបាយបាយសញ្ញា ខ្សែភាពយន្តមួយនេះផងដែរធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការស្រាវជ្រាវបន្តបាទសូមអរគុណរាល់ការទស្សនាសូមគោរព